ស្ទាបបេះដូងបងតើអូនបានលឺអ្វីលឺសូរអ្វីតែស្រីស្រ័យចេញពីបេះដូងបងនឹងតែយ៉ាង I can let you go បេះដូងស្រ័យជួយធ្វើអងវអូនកុំទៅ អើយបងឈឺបើសម្រេចចិត្តហើយអូនអើយចេញពីបងនៅទីបំផុសយើងត្រូវបែកគ្នាដោយគ្មានពាក្យលា ចងចាំល្អល្អត្រូវអិនន័យអូអូអូអូ Baby you go and break my heart ooh oh oh ooh oh oh កុំធ្វើបែបនេះកុំអោយបងឈឺបើសម្រេចសិនហើយអូនអាចចេញ ទៅវេលាជាចាប់បានមកដល់បងជាចាប់ណាស់អូននឹងទេអូននឹងទេអូននឹងទេបងជឿចាប់ជាលើ អូនទៅបងត្រូវជឿចាប់ I think you should get away get away get out of everything to smile so you let go go go go away yeah. នៅទីបំផុតយើងត្រូវបែកគ្នាដោយគ្មានពាក្យលាបញ្ចប់អាល័យការចងចាំល្អល្អត្រូវអន័យអូអូអូអូអូ and break my heart Ooh oh oh Ooh oh oh កុំធ្វើបែបនេះកុំអោយបងឈឺបើសម្រេចសិនហើយអូនអើយทิ้งពីបង I think you should get វេលាឈឺចាប់បានមកដល់បងឈឺចាប់ណាស់អូននឹងទេ អូននឹងទេអូននឹងទេបងឈឺចាប់ឈឺចាប់លើអូនទៅបងត្រូវឈឺចាប់ I think you should get away get away get out of my life girl តារីតាតា